ចុងជាស្ងាត់ស្ងាត់តារាចម្រៀងចេនចូលរោងការថ្ងៃនេះបាត់ មើលទៅកូនកំឡោះនិងកូនក្រមុំដាក់មួយឈុតនេះស្អាតប្លែកភ្នែកថែមទាំងមាន តារាល្បីល្បីចូលរួមជាច្រើនទៀតហ្វេនហ្វេនក៏ដូចជាទស្សនិកជនមិនតិចអ្នកទេច្បាស់ជាស្គាល់តារាចម្រៀងដ៏ល្បី ម្នាក់ឈ្មោះ Chen ជាក់ជាមិនខាន ហើយបទល្បីល្បីរបស់លោកភៀកច្រើននៅ តែទទួលការគ្រប់គ្រងយ៉ាងខ្លាំងពីសំណាក់អ្នកគ្រប់គ្រងរបស់ខ្លួន ជាពិសេសបទមនោសញ្ចេតនាតែម្ដងកាន់តែស្ដាប់កាន់តែពីរោះមិនចេះចិនណាយលោកបានចូលរួមភ្ជាប់ពាក្យនាថ្ងៃទី7ខែមករា ឆ្នាំ2022ជាមួយនារីម្នាក់ឈ្មោះលក្ខណាមើលទៅពិតជាស្រស់ស្អាត និងសមគ្នាខ្លាំងណាស់ព្រមទាំងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ទាំងសងខាងប្រកបដោយស្នាមញញឹមស្រស់ស្រាយគ្រប់គ្នា ចំណែកនៅថ្ងៃទី22ខែឧសភាឆ្នាំ2022នេះលោកនិងគូដណ្ដឹង បាន សម្រេចចិត្តចូលរោងការតាមប្រពៃណីខ្មែរហើយមើលទៅ អ្នក ទាំងពីរតែងខ្លួនក្នុងឈុតកូនកំឡោះនិងកូនក្រមុំបែបនេះស្អាតតាក់ភ្នែកនិងប្លែកខ្លាំងណាស់ឆ្លៀតក្នុងឱកាសដ៏ពិសេសនិងសែនសប្បាយរីករាយនេះក៏មានវត្តមានភ្ញៀវកិត្តិយសទាំងសងខាងបានមកចូលរួម ផងដែរ។ ក្នុងទឹកមុខស្រស់ស្រាយគ្រប់គ្នាកាន់តែពិសេសទៀតនោះក្នុងវេលាកាត់សក់នោះគេឃើញវត្តមាននាយពាក់មី បានចាប់ដៃគូជាមួយនាងកតោដើម្បីកាត់សក់បង្កក់សេរីដល់គូស្វាមីភរិយាថ្មីនេះហើយក៏មានវត្តមានតារាចម្រៀងយុធិនរដ្ឋាក៏បានមកចូលរួមផងដែរអ្នកនាងមិនត្រឹមតែអញ្ជើញចូលរួមនោះទេ ថែមទាំងថតរូបបង្ហោះនិងជូនពរយ៉ាងពិសេសថា22 5 22 ជាតិថ្ងៃមង្គលសួស្តីរបស់ប្អូនទាំងពីរបងទាំងពីរសូមជូនពរដល់ប្អូនទាំងពីរសុខសប្បាយនិងចេះថែរក្សាគ្នា ដល់ចាស់កោងក្នុងណាអូន ហើយត្រូវចេះយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមកណាអូនចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ